ហើយធ្វើទៀតធ្វើរឿយរឿយធ្វើជាបន្តបន្ទាប់ប៉ុណ្ណាធ្វើជាបន្តបន្ទាប់បើដរាបមានជីវិតដរាបណាបើមានជីវិតដរាបណាធ្វើតរហូតតរថ្ងៃចុងក្រោយជាតិក្រោយបានជួបប៉ុណ្ណាព្រះពុទ្ធសាសនាបានជួបសពបរោះបន្តសកម្មភាពនឹងទៅទៀតប៉ុណ្ណាបន្តសកម្មភាពនឹងទៅទៀតបើអត់ត្រូវធុញទ្រាំអត់ត្រូវនឿយណាយនឹងបុណ្យកុសលទេ ដែលប្រពុតព្រះអង្គទ្រង់ប្រៀបថាអ្នកធ្វើបុណ្យហើយនិងអ្នកធ្វើស្រែចំការច្បារដំណាំអ្នកធ្វើស្រែរឿយរឿយរមែងទទួលបាន ផលអំពីស្រែនោះរឿយរឿយប៉ុណ្ណាអ្នកដាំចំការរឿយរឿយរមែងបានផលអំពី ចំការនោះរឿយរឿយអ្នករើកស៊ីរឿយរឿយរមែងបានផល ចំណេញអំពីការរើកស៊ីនោះរឿយរឿយអ្នកខ្ជិលរើស៊ី រមែងអត់ទ្របប៉ុណ្ណាបើយ៉ាងណាធ្វើបុណ្យក៏ដូចគ្នាអញ្ចឹងណាញាតិញោមចពុទ្ធបរិស័ទបើតែប្រពុតព្រះអង្គសម្ដែងថាធ្វើបុណ្យរឿយរឿយកម្រៃនៃបុណ្យនោះតែងតែឲ្យផលរឿយរឿយបុណ្យគឺជាពាក្យជាឈ្មោះនៃសេចក្តីសុខភាពស្អាតផូរផង់ផ្លូវចិត្តបើចិត្តផូរផង់ប្រះចាកនៅលោភៈប្រះចាកនៅទោសៈប្រះចាកនៅមោហៈ នេះគឺជាទូបនណាប៉ុណ្ណាចេតនាហាំងភិក្ខវេបញ្ញังវទាមិបើមនាលភិក្ខុទាំងឡាយតថាគតហៅចេតនានឹងជាទូបនសំដៅយកទូសភាវៈនៃកុសលធម៌សោភនៈចិត្តសោភនៈចេតសិក បើសោភនៈចិត្តសោភនៈចេតសិកដែលវាកើតក្នុងសន្តានចិត្តញាតញោមជាពុទ្ធបរិស័ទទាំងអស់គ្នាចិត្តនេះ ជាបច្ច័យធ្វើឲ្យរូបនឹងឯងផូរផង់ជ្រះថ្លាបើសនំសនួនល្អប្រព្រៃប្រសើរនឹងក៏ដោយសារចិត្តដែលញាតញោមបើរូបដែលបដិសន្ធិមកបច្ចុប្បន្ននឹងមានអវយវៈគ្រប់គ្រាន់បើខ្វះជាតិបុណ្យពីអតីតជាតិទេកើតមកអត់គ្រប់គ្រាន់អវយវៈទេប៉ុណ្ណាកើតមកខ្វះនេះខ្វះនោះ បើមិនល្អមិនប្រប្រៃមិនប្រសើរទេ ណាហ្នឹងអាហ្នឹងដោយសារអីខ្វះបុណ្យឥឡូវញាតិញោមជាពុទ្ធបរិស័ទកំពុងតែបំពេញបុណ្យណាប៉ុណ្ណាបុណ្យរឿយរឿយរមែងឲ្យផលរឿយរឿយថ្ងៃនេះញោមញាតិជាពុទ្ធបរិស័ទធ្វើកឋិននឹងកន្លងមកប្រហែលថ្ងៃឥឡូវចិត្តផុតទៅញាតិញោមបើលឺសូតកឋិនគ្រប់ទីកន្លែងទាំងអស់បើប៉ុន្តែធ្វើកឋិនបានសម្រាប់តែ អ្នកកាន់ប្រពុទ្ធសាសនាថេរវាទទេ បើចំណែកអ្នកកាន់ពុទ្ធសាសនាមហាយានញាតិញោមធ្វើកឋិនអត់កើតទេបើដូចប្រទេសចិនប្រទេសជប៉ុនប្រទេសអីផ្សេងទៀតដែលគេកាន់ពុទ្ធសាសនាដែរតែគេកាន់មហាយានប៉ិនអញ្ចឹងអត់បានយកនៅកម្ពីក្បួន ច្បាប់ជាធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទាំងមូលហ្នឹងមកបដិបត្តិទេណែហើយដល់ពេលតែ ពុទ្ធបរិស័ទអ្នកកាន់ប្រពុទ្ធសាសនាថេរវាទប្រមាណប្រទេសហ្នឹងប៉ុន្តែអាចធ្វើកឋិនបានរួចប្រពុទ្ធព្រះអង្គត្រាស់ ដឹងថ្មីថ្មី ជាង10ភាសាក៏អត់ទាន់កើតជាបុណ្យកឋិនដែរប៉ុន្តែរួចទៅមុខទៀត1000ឆ្នាំជាងទៀត លែងបានធ្វើកឋិនទៀតទៅមុខទៀតសាសនាជាតែរយរាយរយរាយចឹងទៅ លោកក៏អត់ចេះធម៌វិន័យញាតិញោមក៏អត់សូវចេះរបៀបកាលណាបើលោកអត់ចេះធម៌វិន័យហើយបានយកធម៌ណាទៅសម្ដែងប្រាប់ញាតិញោមក៏ដល់អញ្ចឹងញាតិញោមក៏អត់ចេះដល់អត់ចេះអញ្ចឹងទៅ1000ឆ្នាំជាងទៀតញាតិញោមលែងធ្វើកថាកើតបើធ្វើអត់បានទេបើពីព្រោះអីពីព្រោះអត់ដឹងថាធ្វើម៉េចទេញាតិញោមណាប៉ុន្តែឥឡូវនេះញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាមានភ័ព្វសំណាងណាដែលកើតមិនមិនកើតមិនទាន់ពុទ្ធមែនប៉ុន្តែកើតទាន់ ព្រះធម៌ព្រះវិន័យដែលព្រះអង្គសម្ដែងធម្មនាលភិក្ខុទាំងឡាយអត់អំពីតថាគតទៅមាននេះព្រះធម៌ព្រះវិន័យនឹងជា គ្រូជាសាស្តារបស់អ្នកឃើញទេញាតិញោមពធ84000បឋមខណ្ឌនឹងគឺជាគ្រូជាសាស្តាណែជំនុះតថាគតតថាគតអត់បានយកមនុស្សណា ទេវតាណាជាគ្រូជាជំនុះពុទ្ធទេញាតិញោមសំបីតប្រសងក៏ ពពុទ្ធមិនដាក់ថាជាជំនួសពពុទ្ធបានដែរប្រសងគ្រាន់តែជាសាវកជាកូនរបស់ព្រះណាញោមណាប៉ុន្តែជាគ្រូជំនួសព្រះបានទេ អត់បានទេប៉ុណ្ណេះអញ្ចឹងមានតែប្រធមព្រះវិន័យបត្រៃ3ដក84000បឋមខណ្ឌដែលប្រសង់សិក្សារៀនសូត្រមកហើយយកមកសម្ដែងប្រាប់ញាតិញោមជាពុទ្ធបរិស័ទបើដូចថ្ងៃហ្នឹងអញ្ចឹងសម្ដែងថាឥឡូវញាតិញោមធ្វើកថាទាននេះណាជាវិន័យទាន ជាទាននៅក្នុងព្រះពុទ្ធសាសនាជាអក្យទានជាទានដល់ប្រពៃជាទានដល់ប្រសាដែលព្រះអង្គទ្រង់អនុញ្ញាតចំពោះតែភិក្ខុសង្ឃអង្គឯណា ដែលបានគួងចាំព្រះវស្ស